កាលណាបើនិយាយពីរឿងបុណ្យរឿងបាបពីរឿងត្រូវធ្វើកុសលធម៌សពគ្រប់បែបយ៉ាងហីហីជាមួយបុណ្យកុសលចឹងទៅណាដូចជាមិនសូវខ្វល់មិនសូវខ្វាយគេយ៉ាងម៉េចអញយ៉ាងម៉េចអីចឹងទៅដូចជាហីហីបង្ើយបង្ើយណាមកពីអីថាមកពីអត់យល់ ដោយព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងចឹងព្រះអង្គថាណាភិក្ខុទាំងឡាយប្រសិនបើអ្នកទាំងឡាយបានដឹងច្បាស់នៅគុណប្រយោជន៍នៃការឲ្យទានឲ្យដូចជាតថាគតបានយល់បានដឹង អ្នកទាំងឡាយប្រកាសជាមិនបរិភោគមុនការឲ្យទានទេណាប៉ុន្តែយើងឯណាទៅដឹងដោយព្រះអង្គវាគ្រាន់តែដឹងតាមព្រះអង្គបាន តែថាឲ្យដឹងដូចព្រះអង្គវាទាល់តែបារមីប្រហែលព្រះអង្គឯណោះឥឡូវហ្នឹងកំពុងដើរតួណាប៉ុន្តែដើរតួដល់ដើររួចឲ្យសមដែរអាត្មាកំពុងដើរតួជាអ្នកទេសនាណាអញ្ចឹងមិនអាចទៅធ្វើអ្នករំលបាំបានទេត្រូវតែអង្គុយទេសឲ្យស្រួលប៉ុន្តែដឹងខ្លួនដែរដឹងខ្លួនថា គេឲ្យអង្គុយទេសហ្នឹងតែប្រហែល1ម៉ោងអីទេណាតែអង្គុយ10ម៉ោងនៅហ្នឹងភ្លើហ្នឹងវាហួសហួសតួនាទីហ្នឹងហួសតួនាទីដឹងដឹងអញ្ចឹងឲ្យដឹងពេលធ្វើអីដឹងធ្វើអីដឹងអញ្ចឹងព្រះអង្គសម្ដែងទោះបីជាដើរកំពុងដើរនឹងក៏ដឹងថាកំពុងដើរកំពុងដេកក៏ដឹងថាកំពុងដេកកំពុងនិយាយក៏ដឹងថាកំពុងនិយាយសតិមានការរលឹកដឹងជាប្រកដី ការដឹងរឿយរឿយអញ្ចឹងវាជាការដាស់បំផុសនៅបញ្ញាគឺសម្បជញ្ញៈដែលនៅ ក្នុងសតបដ្ឋានលោកហៅថាសម្បជញ្ញៈបពៈសម្បជញ្ញៈបពៈហ្នឹងគឺជាការរលឹកដឹងនៅរាល់កាយវិការដែលយើងធ្វើទាំងអេរិយាបថធំទាំងអេរិយាបថតូចដែលដើរឈរអង្គុយនិងអេរិយាបថផ្សេងផ្សេងទៀតដឹង ដឹងដំបងឡើយនឹងដឹងអំពីចលនាចលនារាងកាយដែលកម្រើកទៅបានណាកម្រើកទៅបានដើរដេកឈរអង្គុយនឹងដឹងថាកាយនឹងវាដើរវាដេកវាឈរវាអង្គុយជាកាយជារូបកាយជាចោបនៈកាយរហូតទៅដល់ធម្មធាតុដែលជាបច្ច័យនៃការកម្រើកកាយនឹងទៅទៀតដឹងចឹងតទៅទៀត មិនបានបានការដឹងនឹងវានាំឲ្យបាន ប្រយោជន៍នាំឲ្យបានប្រយោជន៍ត្រង់ថាការដើរក្តីការដេកការនិយាយការគិតសំទោសការប្រើអេរិយាបថណានីមួយប្រសិនបើអត់ចិត្តធ្វើអត់បានទេធ្វើអត់បានទេអញ្ចឹងនឹងចិត្តនឹងវាជាប្រធាន នៃធម្មធាតុទាំងឡាយនៅ ក្នុងរាងកាយមនុស្ស ប្រៀបឧបមាដូចតកង់ឡានអញ្ចឹងណាអញ្ចឹងបានឡានទៅបុកគេគេគេគេចាប់ទាលុយពីឡានឬក៏ទាលុយពីម្ចាស់ឡានទៀតយកហ្នឹងហើយអញ្ចឹងទោសពិតប្រកបនៅលើរាងកាយឬក៏នៅផ្លូវចិត្តរបស់យើងណានៅផ្លូវចិត្តអញ្ចឹងហើយបានជាទីបំផុត នៃសាសនាព្រហ្មចរិយធម៌គឺសច្ចតបរិយោទៈបណ្ណា គឺការជំរះសន្តានចិត្តឲ្យបានល្អណាចប់ត្រឹមនឹងមកទៅរៀនបើកបរគេយកឡានទៅបង្រៀនឬក៏យកមនុស្សទៅបរៀនហ្នឹងទៅប្រាប់ឡានឡានចេះស្ដាប់អីឡានចេះរៀនបើកបរទេឡាននោះរៀនបើកបរគឺមនុស្សយ៉ាងណាមិញមនុស្សនឹងដែលវឹកហាត់ដើម្បីឲ្យបានល្អមិនមែនវឹកហាត់ត្រឹមកាយទេគឺវឹកហាត់តាមផ្លូវចិត្ត ពីព្រោះចិត្តនឹងវាជាអ្នកបញ្ជាផ្លូវកាយនិងផ្លូវវាវាចានឹងចឹងចឹងការរស់នៅក្នុងជីវិតនឹងសប្បុរសទាំងឡាយក៏មានជីវិតដូចតែយើងចឹងក៏ប៉ុន្តែ ការរស់នៅរបស់លោក មានជីវិតមានរាងកាយមានអវ័យអវ័យនឹងតែងរស់នៅជាសាមីជីវិត ជាសាមីបរិភោគចំពោះរបស់របរ ទាំងឡាយក្នុងន័យថា ការដែលលោក ប្រើប្រាស់របស់របរអ្វីអ្វី គឺដើម្បីបំពេញសេចក្តីត្រូវការលមុំនៃជីវិតនឹងបើសិនជាជ្រុលរហូតដល់ទៅវង្វេងស្មារតីព្រោះការប្រើប្រាស់នៅរបស់របរអ្វីអ្វីដែលពៀនអានឹងគឺហួសហួសព្រំដែរណា បានទ្រពសម្បត្តិច្រើនមកក៏ជោក៏សប្បាយចិត្ត រហូតដល់មើងងាយអ្នកដតីទៅអានឹងអានឹងដើរតួខុសដូចដូចជាអាត្មាលើកពីរឿងលខោនអញ្ចឹងគេឲ្យដើរតួជាសិទ្ធិបើបើមានសម្បជញ្ញៈដឹងខ្លួនថាណែគេឲ្យអង្គុយតំណែងសិទ្ធិនេះគ្រាន់តែជាការឲ្យដើរតួទេណាអានឹងគឺមិនអីទេ តែបើប្រកាន់ថាខ្លួនជាសេដ្ឋីមែនទេអ្នកលេងល្ខោនហ្នឹងមានបញ្ហា មនុស្សយើងចឹងដែរបើកាលណាមានទ្រព្យសម្បត្តិច្រើនមានតំណែងខ្ពស់ហើយក៏កើតចិត្តមើលងាយមើលថោកអ្នកដតីជោសបាយភ្លើតភ្លើនជាមួយនឹងវណ្ណៈជាមួយនឹងទ្រព្យសម្បត្តិមែនទែនអានឹងជាប់អន្តមេហ่ะណាអានឹងគឺមានបញ្ហាដូចគ្នាពីព្រោះអីពីព្រោះ នៅពេលដែលស្លាប់ទៅដូចគ្នានឹងលខោនជាប់រឿងចឹងអត់មានបានអីទេត្រូវថកែលខោនយកទៅវិញអស់គ្រឿងលខោនមកុដសម្លៀកបំពាក់អីអីត្រូវថកែលខោនយកទុកដាក់វិញ លោកលោកសិទ្ធិក្នុងលខោននឹងអត់បានយកទៅផ្ទះទេញាតិញោមធ្លាប់ស្គាល់ហើយណារឿងលខោនហ្នឹងគឺត្រូវថកែលខោននោះប្រមូលយកទុកវិញទាំងអស់ ស្លៀកសម្លៀកបំពាក់ធម្មតាចុះចេញពីឆាកល្ខោនយ៉ាងណាមិញឆាកល្ខោនជីវិតអញ្ចឹងដែរជាសេដ្ឋីក៏ដោយជារដ្ឋមន្ត្រីក៏ដោយជាព្រះរាជាក៏ដោយណាទីបំផុតចប់ឆាកល្ខោនរាជវាំងទាំងមូលនគរទាំងមូល គេទុកដដែល គេទុកឲ្យអ្នកដើរតួថ្មីទៀតគេអត់មានឲ្យអ្នកស្លាប់នឹងយកទៅជាមួយទេ ដូចគ្នាអញ្ចឹងបាទណា ប៉ុន្តែគ្រាន់ថាយើងជៀសមិនបានទេជៀសមិនបាន ពីការប្រើប្រាស់ទ្រព្យសម្បត្តិអ្វីៗហ្នឹងជៀសមិនបានទេបើប៉ុន្តែ ប្រសិនបើយើងបានដើរតួអញ្ចឹងហើយគ្រាន់តែថាដើរតួដោយ ប្រុងប្រយ័ត្នហើយមានស្មារតីថា ត្រឹមតែជាការដើរតួត្រឹមតែជាការដើរតួនិយាយឲ្យជ្រៅបន្តិចទៅទៀតទៅ ថា ត្រឹមតែជាសន្មតថាជាមនុស្សថាជាសត្វ ថាជាអ្នកមានថាជាអ្នកក្រគឺនៅលើសញ្ញាការចងចាំតែប៉ុណ្ណោះបើបាត់សញ្ញាគឺការចងចាំហើយ ដឹងខ្លួនថាអ្នកមានអ្នកក្រអត់មានឡើយឥឡូវកុំនិយាយដល់ទៅពេលដែលស្លាប់លាចាកលោកនេះសំបីតែយើងដេកលក់ឈឹងខណៈពេលដែលយើងដេកលក់ឈឹងយើងអត់ទាំងដឹងថាយើងជាស្អីផងហ្នឹងណា អត់ទាំងដឹងថាយើងជាស្អីផងគ្រាន់តែគណៈដេកលក់ឈឹងដែលអត់យល់សពឈឹងមកយប់ទៅសួរថាមកយប់ហ្នឹងដឹងខ្លួនជាស្អីអត់ទេគេថាដេកលក់ដូចខ្មោចណាដេកលក់ដូចងាប់ហ្នឹងហើយចាំមកគេជេរគ្នាអាងាប់យប់ហ្នឹងហើយអាហ្នឹងយើងមិនតន់ស្លាប់មែនទេណាញាតិញោមពិចារណាមើលចាសំបីតើគ្រាន់តែដេកលក់ឈឹងតែប៉ុណ្្នឹងទ្រព្យសម្បត្តិមានប៉ុណ្ណាខ្លួនឯងតំណែងអីអត់ដឹងទេ ដូចអាត្មានឹងបួសជាលោកសង្ឃជួនកាលយូរយូរម្ដងជាសក់ឃើញសឹកផងហ្នឹងហើយហើយវាទៅឯណាតប្រេះតប្រះអញ្ចឹងទៅណាជួនកាលមានមានមានឃុំគ្រងស្អីដែលមានហ្នឹងហើយជួនកាលក៏ឈឹងអត់មានអីសោះជាងអ្វីដែលមាន នៅទីណាអ្វីដែលមាន គឺនៅលើចិត្តដែលគិតតែប៉ុណ្ណោះបើអត់វិថីចិត្តគិតហើយអ្វីក៏មិនមានដែរនឹងចឹងចឹង យើងបានកើតមកជាមនុស្សនេះណាញាតិញោមប្រៀបបីដូចជាយើងបានកើតមកឧទាហរណ៍ដូចជាមនុស្សដែលឡើងទៅលើភ្នំដែលមានរតនវត្ថុផ្សេងផ្សេងល្អល្អប្រសិនបើយើងគ្រាន់តែដើរកំសាន្តភ្នែកហើយមិនព្រមរើសយករបស់ល្អល្អចុះមកវិញទេការឡើង ទៅកាន់ភ្នំរបស់យើងនោះ គឺជាការឥតប្រយោជន៍ហត់ខ្លួនឥតអំពើតែមនុស្សឆ្លាតគេឡើង ទៅដែរតែគេមិនដើរលេងឥតអំពើទេគេមើលរបស់ណាមានតម្លៃក៏យកមកនឹងចឹងឧបមាថាម៉េចដូចគ្នានឹងយើងកើតមកជាមនុស្សនេះ របស់ដែលអាចយកទៅតាមខ្លួនបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាមានតែផលបាបនិងផលបុណ្យ ណាចាត់ថាជាកំណប់ប៉ុន្តែបាបមិនចាត់ទុកជាកំណប់ទេអានឹងគ្រឿងអំពុលគ្រឿងទម្ងន់ណាមិនមែនគ្រឿងស្រាលទេដូច្នេះប្រសិនបើបានកំណើតមនុស្សហើយមិនបានបំពេញនៅគុណធម៌ផ្សេងផ្សេងនៅក្នុងចិត្តសន្តានដែលជាធัวអាចជាប់តាមសន្តាន ទៅបាននោះឈ្មោះថាខាតដល់យ៉ាងក្រៃលែងខាតនេះមិនមែនខាតលុយមិនមែនខាតកាក់មិនមែនខាតអីទាំងអស់ គឺខាតជីវិតធម្មតាជីវិតយើងថ្លៃណាស់ថ្លៃឧទាហរណ៍ថាគេត្រូវឲ្យស្លាប់ពេលហ្នឹងគេឲ្យបង់1000ដុល្លារទៀតសុំរស់10ឆ្នាំទៀតបាន សុខចិត្តបង់យើងមើលតែមនុស្សឈឺឈឺឈឺខំសំលុយទុកសំទន្សំសំសំសំសំដល់ពេលធ្លាក់ខ្លួនឈឺក្រឹបពេទ្យគេថាដល់ទៅវះវះអស់1000ដុល្លារបានជាវះតែលើនឹងឯងណាពីព្រោះ សម្បត្តិខាងក្រៅអត់មានថ្លៃស្មើនឹងជីវិតនេះទេនឹងចឹងប៉ិនក្រាន់ថាជីវិតដែលរស់នឹងវាសន្សំមានពីរចំណុចសន្សំសេចក្តីអាក្រក់ហើយនឹងសេចក្តីល្អណាទោះបីយើងមិនតាំងចិត្តសន្សំក៏វាសន្សំដែរខណៈគិតល្អសន្សំសេចក្តីល្អខណៈគិតអាក្រក់សន្សំសេចក្តីអាក្រក់វាជាប់ទៅតាមជីវ័ន ជាវណ្ណជាវណ្ណចិត្តហ្នឹងគឺចិត្តដែលយើងគិតឃើញរឿងអីមួយហ្នឹងណាញាតិញោមមិនរៀនអភិធម្មស្ដាប់ជីវ័នហ្នឹងមិនដឹងអីគិតថាថាចិត្តដែលគិតឲ្យសម្រេចឲ្យទៅជាអំពើអីមួយហ្នឹងហៅថាជីវ័នចិត្តណាជាសន្ទុះនៃចិត្តជាការសោយអារម្មណ៍កម្មទាំងឡាយវាកើតនៅក្នុងជីវ័នហ្នឹងដោយគណៈដេកលក់វាមិនមែនជាជីវ័នទេមិនមែនជាការសន្សំកម្មទេវាទល់តែចិត្តហ្នឹងអាចគិតអីឃើញ អាខណៈចិត្តដែលអាចគិតអីឃើញចិត្តនឹងគឺជាជីវ័នគ្រាន់តែគិតនឹងក៏ជាកុសលជីវ័ននិងអកុសលជីវ័នណាហើយដែលឈ្មោះថាជីវ័នដោយអត្ថាសន្សំនៅសន្តានដោយអំណាចនៃជីវនៈនឹងឯងវាសន្សំគ្រាន់តែដេកមិនលក់នឹងរវើរវាយវាសន្សំទុកបាត់ហើយមិនបាច់ដល់ឲ្យយើងទៅគិតធ្វើអីផងចឹងហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យមានសតិមានស្មារតីដូចបើកឡានចឹង បើកឡានបើកឡានអ្នកអ្នកអត់បើកអាចដេកលក់អីបានណាតែអ្នកបើកអ្នកបើកលក់តាមផ្លេតងាប់ម្លានណាស្លាប់អស់តែចិត្តនេះវាវាខ្លាំងជាងតកងឡានទៅទៀតតកងឡានអាចងាកមើលនេះមើលនោះមកផ្លេតបានប៉ុន្តែចិត្តនេះមិនងាយលឿនណាណា ហើយសិទ្ធិរឿងនៅក្នុងជីវិតយើងទាំងអស់និយាយហ្នឹងជាធម្មជាតិដែលមានពិតហើយអ្នកខ្លះស្ដាប់មិនយល់មិនយល់នៅពុទ្ធបំណងឬថាមកពីការពន្យល់នឹងវាមិនគ្រប់គ្រាន់ ឬថាស្ដាប់ការពន្យល់នឹងមិនទាន់ក៏គិតថាបើអាឡ័យតែគិតធัวអាអញ្ចឹងតលតែគំរោស៊ីចិញ្ចឹមជីវិតឥឡូវយើងគ្រាន់តែគិតថយមកវិញចេះថាចុះ អ្នកដែលគេមានធัวក្នុងជីវិតហ្នឹងគេរស់របៀបម៉េចគេបានស្អីរស់ឧទាហរណ៍ដូចជារឿងអនាថបណ្ឌិកសិទ្ធិឬថាលោកយាយវិសាខាអីអញ្ចឹងឯសត្តសិទ្ធិសម័យព្រះសម្មាសម្ពុទ្ធនឹងនឹងសត្វតែមានធัวប្រចាំជីវិតឯគេរស់របៀបម៉េចណារស់ដូចតែយើងអញ្ចឹងណាអ្នកខ្លះហ្នឹងកាលណាបើគិតពីអរិយបុគ្គល គិតពីមនុស្សលែងធ្វើអីមែនទេមិនមិនអញ្ចឹងទេ យូរយូរយូរញាតិញោមខ្លាំងអរិយបុគ្គលលោកចេះលែងចេះលក់ដូរហ្នឹងសំបីព្រះបរមពុរិស័ទហ្នឹងក៏ព្រះអង្គទៅជួយដែរជាធម្មតាវាគ្រាន់តែលះបង់នៅចំនួនខុសតែប៉ុណ្ណោះនឹងអញ្ចឹងអឺក៏គិតថាបើបើគិតតែធัวអា ហាក់ដូចជាធัวអានឹងមករំខានជីវិតនឹងមែនតែនតែហ្មងក្នុងសង្គមយើងសពថ្ងៃហ្នឹង នឹងចឹងដូចសពថ្ងៃយើងដឹងហើយដូចជានៅក្នុងសង្គមគេយកអីដើម្បីរាប់អានមិត្តភ័ក្តិសពថ្ងៃញាតិយោដឹងដឹងថាគេយកស្អីដើម្បីរាប់អានមិត្តភ័ក្តិទេគឺគ្រឿងស្វឹងមនុស្សអត់ចេះផឹករមិត្តភ័ក្តិមិនបានទេ ហើយដល់តែព្រះសម្មាសម្ពុទ្ធព្រះអង្គមិនអោយរាប់អានទេ មិត្តភ័ក្តិក្នុងវងស្រា មិត្តភ័ក្តិក្នុងវងលបែងឃើញទេណាមិត្តភ័ក្តិរបៀបហ្នឹងព្រះអង្គថា ជាមិត្តភ័ក្តិក្នុងផ្លូវនៃសេចក្តីវិនិច្ឆ័យប៉ុន្តែអេតាស៊ីវិលអស់មែនទេចុះបញ្ជីសាសនាវិញសាសនាអីកាន់ព្រះពុទ្ធសាសនាបន្តិចធ្វើមិនបាន នឹងបើខ្ញុំមិនផឹកសាធ្វើម៉េចគេស្គាល់ខ្ញុំធ្វើម៉េចខ្ញុំរស់កើតឃើញទេអានឹងនឹងនិយាយថាម៉េចហើយបញ្ហាសពគ្រប់នៅ ក្នុងនៅ ក្នុងសង្គមយើងបច្ចុប្បន្នញាតិញោមគ្រោះថ្នាក់ចរាចរណ៍ឆ្នាំញៀនអំពើចាប់ចម្រិត ឬថាវ័យកូនវ័យប្រពន្ធអំពើហិង្សាក្នុងក្រុមគ្រួសារ 70%ទៅ80%គឺកើតពីគ្រឿងសង្វឹងមនុស្សខ្លះនៅអត់តន់ត្រូវត្រូវស្រាស្ងៀមរុយបក់សឹងតែមិនមិនបក់អារុយរោមសឹងតែមិនមិនបក់ទេហ្នឹងដល់ត្រូវមកនិយាយពីជាមួយកូនប្រពន្ធបថៅក៏គប់ដែរមកធ្លាប់ឃើញហើយ ណែប៉ុន្តែសួរថាគាត់ចេះទៅវត្តទេទៅកឋិនទៅវត្តដែរភ្ជុំបិណ្ឌទៅវត្តដែរគាត់ខ្លាចប្រែតម៉ែជេណាគាត់ទៅដែរហើយរបៀបហ្នឹងឯងដែលដែលដែលចំថាជាពុទ្ធបរិស័ទនោះមិនមែនទេមិនមែនទេការកាន់ព្រះពុទ្ធសាសនា មិនមែនដំណើរគ្រាន់តែទៅវត្តទេណា ហើយមិនមែនត្រឹមថានៅវត្តឈ្មោះថាពុទ្ធបរិស័ទដែរនឹងចឹងចឹងចាបហើយនឹងបជាវវានៅវត្តនឹងពុទ្ធបរិស័ទអស់មែនទេបជាវវានៅពេញតពហិសួរតបជាវជាបាសក់ទេអត់ទេអានឹងជាប្រែតផងមិនដឹងទេហ្នឹងហើយនៅពីលើព្រះអាចដាក់ពហិសឲ្យងោងហ្នឹងទៅអញ្ចឹងអញ្ចឹងបានល្ងាច ល្ងាចម្សិលមួយថ្ងៃតាមវិទ្យុគេសួរអាត្មាថាអឺមានជនជាតិបរទេសសួរគាត់ថាកាន់សាសនាអីហើយគាត់មិនដឹងឆ្លើយគេថាម៉េចគាត់ថាគាត់កាន់ព្រះពុទ្ធសាសនាហើយជនបរទេសហ្នឹងសួរគាត់ទៀតថាតើកាន់ពុទ្ធសាសនាត្រូវរៀបចំអីខ្លះត្រូវមានប្រដាប់ប្រដាអីខ្លះ ហើយគាត់ថាគាត់មិនដឹងចាំសួរលោកសិននឹងចឹងអាត្មាក៏មិនអោយចម្លើយអីចំទៅវិញថាត្រូវមានអីទេហ្នឹងហើយត្រូវមានអីញាតិញោម សំណួរហ្នឹងបើសួរយើងទាំងឡាយហ្នឹងមិនដឹងថាយើងឲ្យចម្លើយទៅវិញយ៉ាងម៉េចទេពីព្រោះយើងទាំងឡាយគោរពព្រះពុទ្ធសាសនារាល់ថ្ងៃនេះណាខុសពីសម័យព្រះសម្មាសម្ពុទ្ធយើងឥឡូវបើចង់ថ្វាយខ្លួនជាបាសកអីវាទល់តែមានអាចារ្យនាំមែនទេហ្នឹងហើយថាខ្លួនឯងមិនចេះថាផង ជាឥឡូវអាត្មាក្រាន់តែជំរាបញាតិញោមចេះថាតើសម័យព្រះសម្មាសម្ពុទ្ធគេថ្វាយខ្លួនរបៀបម៉េចហើយអ្នកណាអ្នកណោមនឹងឲ្យដឹងថាគ្រប់គ្នាទាំងអស់នៅសម័យព្រះសម្មាសម្ពុទ្ធនឹងអឺអត់ដែលជឿព្រះអង្គទេអត់ដែលគោរពព្រះអង្គទេប៉ុន្តែក្រោយ ពេលដែលយល់ធัวព្រះអង្គព្រះអង្គសំដែងទៅស្ដាប់ទៅយល់តែហ្មង ដល់យល់ទៅណាអត់មានចាំបាច់ទៅសួរនៅនេះនៅនោះសិនទេអេថ្ងៃនេះខ្ញុំថ្វាយខ្លួនអត់ទេដល់តែភ្លឺច្បាស់ក្នុងចិត្តមកលុតជង្គង់ក្រឹបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធបន្លឺថាម៉េចភ្លឺច្បាស់ណាស់ព្រះអង្គភ្លឺច្បាស់ណាស់ការសម្ដែងធម៌របស់ព្រះអង្គនឹងពីរោះណាស់ឧបមាដូចជាបង្ហាញផ្លូវដល់អ្នកវងវែងឬថា ឧបមាដូចជាគេត្រួតប្រទីបក្នុងទីងងឹតឬថាផ្ងារបស់ដែលផ្កាប់ឲ្យផ្ងាឡើងបបិទ្ធព្រះអង្គដែលចម្រើនហើយចាប់ពីថ្ងៃនេះទៅខ្ញុំព្រះអង្គសូមដល់នៅពុទ្ធផងពធัวផងប្រសងផងជាទីពឹងទីរលឹកអាហ្នឹងអ្នកណាអ្នកទៅប្រាប់គាត់ឲ្យថាអញ្ចឹងអត់ទេអត់មានទេមកពីការយល់អញ្ចឹង សួរថាពេលនោះគាត់បានត្រៀមអីទេក្នុងនាមគាត់ថាគាត់បានคลายខ្លួនជាពុទ្ធបរិស័ទពេលហ្នឹងគាត់បានត្រៀមអីទេមានស្លាធัวទេមានធូបទេ មានទៀនទេអត់ទេខ្លះហ្នឹងកំពុងស្ទូចត្រីដូចជាអរិយៈនោះព្រានអរិយៈនោះឈ្មោះអរិយៈនោះកំពុងតែស្ទូចត្រីបានព្រះអង្គសម្ដែងថាអរិយៈហ្នឹងវាមិនសមឈ្មោះណា ពីព្រោះឈ្មោះអរិយៈហ្នឹងគឺ ថាជាមនុស្សប្រសើរហើយការដែលអ្នកនៅបៀតបៀនសត្វអញ្ចឹងឈ្មោះថាអរិយៈវាអត់សមហ្នឹងអញ្ចឹងហើយព្រះអង្គសម្ដែងអំពីហេតុផលដែលសត្វលោកចង់រស់ហើយការប្រព្រឹត្តធម៌របស់ព្រះអរិយៈមែនទែនយ៉ាងណានោះគាត់ដាក់ដងសទូចចុះលុតជង្គង់ក្រឹបថាសុំដល់ពុទ្ធពធព្រះសង្ឃជាទីពឹងហើយឲ្យព្រះអង្គចាំថាគាត់ជាឧបាសកឧបាសិកាអាមិនមែនបាសិកាទេ ជាវាសកហ្នឹងហើយឥឡូវសួរថាតើគាត់ត្រូវត្រៀមអីត្រៀមតែមួយទេ ដើម្បីជាពុទ្ធបរិស័ទគឺសទ្ធាយល់ទេហ្នឹងហើយរបស់ នៅ ខាង ក្នុង ទេ ហើយបើសួរថាឲ្យត្រៀមអីខ្លះកាន់នឹងដៃស្រេចតែគេធ្វើ ទេស្រុកនេះគេហៅតែកឆាមិអញ្ចឹងទៅបើស្រុកខ្មែរគេប្រើស្អីផ្សេងទៅទៀតទៅអត់ស្រុកណាផ្សេងគេប្រើស្អីផ្សេងទៀតទៅអានឹងស្រេចតែជាការនឹកឃើញរបស់ មនុស្សតាមតំបន់តាមនេះគុំក៏ប៉ុន្តែ សម្រាប់បុត្របរិស័ទដែលឈ្មោះថាឧបាសកឧបាសិកាឲ្យតែមានការយល់ត្រូវចំពោះហេតុនិងផលកម្មនិងផលច្បាស់លាស់យល់នៅពាក្យព្រាមបដៅរបស់ព្រះអង្គហើយអានឹងហើយជាពុទ្ធបរិស័ទហើយមានសេចក្តីជ្រះថ្លាពីព្រោះនៅពេលដែលព្រះ សម្មាសម្ពុទ្ធជាអម្ចាស់ ព្រះអង្គទ្រង់ប្រោសចំពោះអ្នកមានឧបនិស្ស័យមិនមែនសម្លឹងមើលនរណាមានធូបច្រើននរណាមានទៀនច្រើននរណាមានលុយច្រើននរណាមានតំណែងខ្ពស់អត់គឺមើលអ្នកណាមានសទ្ធាសទ្ធិន្ទ្រីណាមានសទ្ធានឹងធំហើយវិរិយិន្ទ្រីសេចក្តីព្យាយាមនឹងមន់ទាំសតិន្ទ្រីមានសតិស្មារតីសមាធិន្ទ្រីមានសមាធិបញ្ញិន្ទ្រីមានបញ្ញាឃើញទេ អញ្ចឹងស្អីទាំងអស់ដែលសន្សំជាប់តាមឧបនិស្ស័យឲ្យព្រះសម្មាសម្ពុទ្ធប្រោសបាន គឺនៅខាងក្នុងឯនេះទេណានៅខាងក្នុងឯនេះទេនឹងអញ្ចឹងអញ្ចឹងបានរាល់ជាតិដែលព្រះបរមពុទ្ធិស័តក្តីសัพបរោះដតីដតីក្តីលោកកើតមកនៅក្នុងលោកនេះដូចតែយើងមានសាច់មានឈាម មានទ្រព្យមានសម្បត្តិយើងពឹងពាក់រាងកាយយើងពឹងពាក់ទ្រព្យសម្បត្តិ មុខមាត់ក្នុង សង្គមតែត្រូវចាំថានោះមិនមែនជាទិសដៅទេជារង្វាន់នៃការងារជាគ្រឿងអបស្ទប់ជីវិត ដើម្បីឲ្យរស់នៅប៉ុណ្ណោះតែអ្វីដែលបូកសរុបចុងក្រោយបាន គឺបារមីធัวឯនោះទេនឹងចឹងសំបីតែព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពីអានិសង្ឃឧទាហរណ៍ថាធ្វើទានទៅកឋានសួគ៌ឬក៏ ទៅកើតជាមនុស្សបានជាព្រះរាជា បានជាសិទ្ធិបានជាកហបតីអីចឹងមែនហើយបានហូរហែមកចឹងតាមជីវិតរបស់មនុស្សសត្វនឹងគឺថាវាបានគ្រប់ទជាតិមកអញ្ចឹងប៉ុន្តែទីបំផុតទៅត្រូវចោលទៀតកើតជាតិណាចោលជាតិនឹងកើតជាតិណាចោលជាតិនឹងប៉ុន្តែទីបំផុតដែលបោកយកបារមីបោកយកលុយកាក់នឹងដែលដែលចោលនឹងឬក៏បោកយកសេចក្តីល្អវិញ ហ្នឹងបោកយកតែបារមីក្នុងចិត្តសន្តានដោយទានដោយសិលដោយភាវនាដោយនេខមៈអីជាដើមដោយបញ្ញាដោយវិរិយៈដោយខន្តីដោយសច្ចៈដោយអធិដ្ឋាននឹងចឹងពីព្រោះអ្វីដែលជាគុណនោះគឺវានៅ ក្នុងនាមធម៌នៅក្នុងចិត្តសន្តានអ្វីត្បិតថាជារបស់ដែលមើលមិនឃើញតែវាមានពិតមានពិតណានៅក្នុងចិត្តរបស់យើងណាសម័យណាមនុស្សមានចិត្តតិច មនុស្សមានចិត្តល្អច្រើន ស្រុកទេសនឹងក៏វាបានសុខសប្បាយបានតិចតិជុំតិចតិជុំដល់មេឃទៅទៀតសម័យណា មនុស្សកាន់តែលោភលន់មនុស្សកាន់តែចង់បាន មនុស្សកាន់តែលែងយល់គ្នាញាតិញោមនឹងចឹងកាន់តែលែងយល់គ្នាសម័យដែលមនុស្សចង់មាន ចង់បានមែនទែនមនុស្សលែងយល់គ្នាណាហើយលែងយល់ហ្នឹងជាមើលតតទៅហ្នឹងណា មិនមែនលែងយល់ទៅត្រឹមតែអ្នកដតីទេសំបីតែម៉ែងកូននឹងក៏លែងសូវយល់គ្នាដែរសពថ្ងៃទៅបដើបដើហើយនឹងចឹងថ្ងៃមុនអាត្មា ដឹងព័ត៌មានមួយណាកូននៅឥណ្ឌានោះកូនហើយនឹងម៉ែនិយាយពីកូននឹងវាជេរម្ដាយនឹងជេរអាក្រក់អាក្រៃមែនទេនឹងចឹងហើយក្រោយមកថាត្រូវឆ្នោតបានច្រើនផង រឹតតលែងនិយាយរម៉ែខ្លាចម៉ែសុំនឹងចឹងហើយមិនត្រឹមតែប៉ុណ្ណោះទេថែមទាំងជេរថ្មាស់តេះដៀលម្ដាយនឹងដោយប្រការផ្សេងផ្សេងរឿងហ្នឹងវាអញ្ចេះរឿងប្តីប្រពន្ធនឹងបែកគ្នាកូនប្រុសនឹងទៅនៅជាមួយនឹងឪពុកមិនមែនថាម្ដាយមិនត្រូវការកូនទេប៉ុន្តែប៉ុន្តែកូននឹងមិនព្រមនៅជាមួយម្ដាយតែចឹងទៅទៅនៅជាមួយឪពុកធំដែរហើយអាយុជាង10ឆ្នាំហើយតែចឹងទៅ ក៏តេដៀលម្ដាយនឹងដោយប្រការផ្សេងផ្សេងពិបាកនិយាយរឿងហ្នឹងហើយពេលពាក្យបណ្ដាំចុងក្រោយរបស់គាត់ហ្នឹងដែលគាត់សរសេរទុកគាត់សរសេរទុកថាដែលគាត់ចង់ឲ្យកូនហៅគាត់ថាម្ដាយម្ដាយមិនមែនត្រូវការលុយកាក់របស់កូនទេតែគឺពិតជាចេញពីចិត្តស្រឡាញ់មែនហ្នឹងអាហ្នឹងមុនគាត់ស្លាប់ណា នឹងអញ្ចឹងប៉ុន្តែធ្វើម៉េចក៏កូននឹងនៅតែអញ្ចឹងដដែលនឹងវាជាប់ជាប់ត្រឹមថាម៉ែហើយកូននឹងវាទៅជាអស់ធัวដែរហើយសពថ្ងៃហ្នឹងមកពីអីមកពីមនុស្សនឹងមានសេចក្តីត្រូវការកាន់តែខ្លាំងការរមិលគុណនឹងកាន់តែច្រើនណាញាតិញោមរស់នៅ ប្រហែលសង្គមមកកុំទីដឹងណារស់នៅច្រើនសង្គមហើយស្រុកយើងស្រុកយើងពីដើមមក អឺទោះបីជាមិនសូវទំនើបអីមែនប៉ុន្តែដូចជាមិនសូវរត់ទៅស្រុកគេអីច្រើនដូចឥឡូវណាមិនសូវទេហ្នឹងមិនសូវទេហើយយើងឥឡូវទំនើបយូរយូរទៅរកអីស៊ីគ្មានមិនហ្នឹងហ្នឹងពីមុនមកស្លឹកសក្រីអីសុំគ្នាបានណាហ្នឹងឥឡូវសុំបានទេណាអាត្មានៅពីក្មេងក្មេងអីសែងផ្ទះអីបបរតែមួយឆ្នាំទឹកណោតជូរពីរបីកំពង់អីទៅ សែងផ្ទះមក50 60នាក់100នាក់មកជួយសែងគ្នាឥឡូវគុំថាឡើយដល់តែថាសែងផ្ទះមកធ្វើវត្តហ្នឹងពីណាមកធ្វើដោយបូជាខ្លះមែនទេហ្នឹងហើយអស់យូរយូរទៅវាដឹងតលុយដឹងតកៈប៉ិនមិនឃើញមានទៅណាហ្មង ណាអ្នកមានក៏កាន់តែមានទៅ អ្នកក្រក៏កាន់តែក្រទៅឃើញទេដល់តែកម្លៀតមានក្រនោះវាច្រើនពេកទៅអំពើមើងងាយគ្នាកាន់តែច្រើនណាមើងងាយគ្នាកាន់តែច្រើន មនុស្សចងអាឃាតគ្នាក៏កាន់តែច្រើនកັບសម្រាប់ចោលប្លន់ក៏កាន់តែច្រើនសួរថាតើសភាពទាំងអស់នេះកើតមកពីណាថាកើតមកពីចិត្តមនុស្សទាំងអស់ឃើញទេចឹងបានជាសភៅមួយលោកអ្នកប្រាជ្ញពីដើមលោករៀបលោកដាក់ថាដំណើរមនុស្សសលោក ដំណើរមនុស្សលោកមានន័យថាដំណើរគឺជាការវិវត្តមនុស្សនឹងគឺថានិយាយត្រឹមសង្គមមនុស្សសត្វតេរិឆានវាប៉ុណ្ណាវាប៉ុណ្ណឹងក៏ប៉ុន្តែមនុស្សមានការវិវត្តខុសពីធម្មតាសត្វតេរិឆានយ៉ាងម៉េចឧទាហរណ៍តែខ្លាវាវាទៅចាប់សត្វស៊ីមួយថ្ងៃមួយអីចឹងទៅឆ្អែតវាឈប់វាតែប៉ុណ្្នឹងតាំងពីដើមក៏ប៉ុណ្្នឹងឥឡូវក៏តែប៉ុណ្្នឹងវាមិនចេះវិច្ឆងាកទុកទេខ្លាណាណាវាមិនចេះចង់មានចង់បានអីទេប៉ុន្តែមនុស្សខុសគ្នាណា ខុសគ្នាការវិវត្តកិលេសក្នុងចិត្តមនុស្សនឹងខុសខុសពីសត្វសត្វប៉ុណ្ណាវានៅតែប៉ុណ្ណឹងចំណៃវាយ៉ាងណាវានៅតែយ៉ាងហ្នឹងតែមនុស្សខុសគ្នាណាខុសគ្នាទេឥឡូវនេះខ្លាមិនតាន់បានផលិតកាសបៀផឹកនៅឡើយទេអត់តាន់ទំនើបទេខ្លាតោអីមិនតាន់ចេះផលិតស្រាផឹកទេអញ្ចឹងមនុស្សអាសត្វសម័យពីដើមប៉ុណ្ណាវានៅតែប៉ុណ្ណឹងអញ្ចឹងបាន ពាក្យហ្នឹងលោកដាក់ថាដំណើរមនុស្សលោកមានន័យថាការវិវត្តរបស់មនុស្សហើយដាក់លោកខាងចុងហ្នឹងគឺសេចក្តីវិនិច្ឆ័យមានន័យថាជាដំណើរដែលឈានទៅរកសេចក្តីវិនិច្ឆ័យឃើញទេដំណើរដែលឈានទៅរកសេចក្តីវិនិច្ឆ័យរបស់មនុស្សនឹងចឹងយើងមើលឥឡូវសពថ្ងៃញាតិញោមពុទ្ធបរិស័ទទាំងឡាយ យើងមិនអាចទុកបានទេដែលអាត្មាលើកឡើងឡើងយ៉ាងនេះសុទ្ធតែបានប្រយោជន៍អីដែលខំនិយាយអញ្ចឹងបើសង្គមគេទៅអញ្ចឹងអស់ហើយនិយាយនឹងបានប្រយោជន៍អីទេយើងកុំទុកខ្លួនយើងនឹងឲ្យដូចជាមនុស្សធម្មតាណាព្រះសម្មាសម្ពុទ្ធដែលព្រះអង្គប្រោសមនុស្សទាំងឡាយមិនមែនបានន័យថាឲ្យមនុស្សទាំងឡាយនឹងដូចគ្នាទេគឺព្រះអង្គទៅប្រោសនរណាដែលគួរប្រោសបាននិយាយនៅក្រៃលោកវាបានមួយបានពីរចឹងដកយកមក ចឹងណាឲ្យតបាននៅក្នុងសំណោមអញ្ចឹងឧទាហរណ៍ដូចដូចទេវតាត់ទេវតាត់នាំភិក្ខុ500ទៅតាមអញ្ចឹងព្រះអង្គដឹងថាទេវតាត់ប្រោសមិនបានទេព្រះអង្គឲ្យព្រះសារីបុត្រទៅនាំភិក្ខុដតីនឹងដែលអាចស្ដាប់បានមកនឹងអញ្ចឹងណាដូចពេទ្យអញ្ចឹងមិនមែនថាព្យាបាលមនុស្សជាទាំងអស់ទេគឺថាជាមនុស្សដែលគួរជាបានណាណាដែលគួរជាចេះតែព្យាបាលទៅមុនងាប់ បន្ទីផុតងាប់ទៅអស់ហ្នឹងប៉ុន្តែថាហេតុអីបានជាពាក្យអវាទហ្នឹងត្រូវតែព្រះអង្គទុកឲ្យយើងសម្ដែងតតទៀតព្រោះព្រោះព្រះអង្គដឹងហើយតាដឹងថាមនុស្សពេលក្រោយទៅកិលេសកាន់តែច្រើនព្រះអង្គសម្ដែងចឹងតាបាបកាន់តែច្រើនកិលេសកាន់តែច្រើនការរមិលគុណកាន់តែច្រើនយូរទៅលែងដឹងម៉ែដឹងឪព្រះអង្គព្យាករទុកហើយប៉ុន្តែសួរថាបើព្រះអង្គដឹងអញ្ចឹងហើយនេះសួរថាតើព្រះអង្គទុកធัวនឹងមកធ្វើអី ព្រះអង្គថាអើក្រែងលោកវាយើងញ៉ឹងយកចេញបានខ្លះណាក្រែងលោកនិយាយទៅវាស្ដាប់បានខ្លះមិនដល់យើងពិនិត្យមកវាបានខ្លះអញ្ចឹងមែនវាមិនចេះទាំងអស់ទេហ្នឹងហើយប៉ុន្តែខ្លះហ្នឹងវាទល់តែមនុស្សមានស្មារតីគុំទុកខ្លួនឯងឲ្យដូចជាមនុស្សទាំងឡាយពីព្រោះអ្វីសេចក្តីសុខសេចក្តីទុក្ខរបស់មនុស្សយើងណាមិនមែនចែកគ្នាសោយទេណាញាតិញោមមិនមែនទេ យើងច្រើនតែភ្លេចស្មារតីដោយបពពួកគណៈដោយ ការនៅ ក្នុង សង្គមក្នុងតំបន់អញ្ចឹងបានជាសម័យព្រះអង្គលោកអ្នកបួសចូលចិត្តឲ្យនៅព្រៃមិនបានអញ្ចឹងព្រោះថាការនៅព្រៃនាំឲ្យ មនុស្សនឹងមានស្មារតីពីព្រោះវាលែងអាងអីពេលដែលនៅព្រៃនឹងវាសម្បូរដោយសត្វសាហាវសម្បូរដោយអមនុស្ស សម្បូរខ្មោចព្រៃបិសាចអញ្ចឹងបើសិនជាសិលមិនល្អគ្រោះថ្នាក់គ្រោះថ្នាក់ប៉ុន្តែជាមើលមនុស្សដែលនៅ ក្នុងវងមនុស្សច្រើនវិញភ័យមានភ័យខ្លាចរឿងគ្រោះថ្នាក់ពីខ្មោចពីព្រៃបិសាចអីមានគ្រោះថ្នាក់ដែរមានភ័យទេអត់ភ័យទេដល់តែមិនភ័យប្រមាថបដ ாய் ដល់ប្រមាថច្រើនពេកងាប់ម្ដងពី300អ្នកដូចកោះពេកចឹងមែនទេហ្នឹងអត់មានខ្លាចទេដើរតាមផ្លូវរាល់ថ្ងៃបើកឡានវិញលឿនលឿនលឿនបុកគ្នាក៏ ងាប់ក៏លឿនចឹងដែរមកពីវាអត់ភ័យអត់ខ្លាចណាអត់មានសេចក្តីប្រយ័ត្នប្រយែងអីទេសម្បូរដោយសេចក្តីប្រមាទនិយាយមែនតើឲ្យតែចូលក្នុងជំនុំជនមនុស្សសម្បូរតែសេចក្តីប្រប្រមាទអញ្ចឹងបានជាពេលដែលព្រះអង្គសម្ដែងធัวទោះបីជា បរិស័ទច្រើនយ៉ាងណាក៏ដោយចុះព្រះអង្គមិនដែលបានទុកថាព្រះអង្គនៅ ក្នុងកណ្ដាលមនុស្សឡើយព្រះអង្គឃើញ ទីណាក៏ដូចទីណាសិតតែកន្លែងស្ងាត់ទាំងអស់ពាក្យថាស្ងាត់នេះគឺស្ងាត់សូនចាកសัตว์ចាកបុគ្គលចាកតួខ្លួន របស់ជុំវិញព្រះអង្គសិតតែជាធម្មធាតុព្រះអង្គឃើញត្រឹមតែ ជាធម្មធាតុវាគ្មានមនុស្សគ្មានសត្វទេវាមានក្នុងធម្មធាតុនឹងវាគ្រាន់តែមានធម្មធាតុដឹង ធម្មធាតុមិនដឹង ធម្មធាតុដឹងគឺបានដល់ចិត្តវិញ្ញាណនឹងជាធម្មធាតុមួយយ៉ាង ហើយរបស់មិនដឹង គឺជាធម្មធាតុម្យ៉ាងហៅថារូបធម៌កាលណាបើរបស់ទាំងពីរនឹងវានៅជាមួយគ្នាក៏មានចលនាឃើញទេចលនានៅក្នុងរាងកាយរបស់យើងដូចគ្នាចឹងដែរហ្នឹងហើយឥឡូវនេះអាចនិយាយបាន ដោយសារមាន ធម្មធាតុដឹង នៅក្នុងនឹងដកធម្មធាតុដឹងចេញពីក្នុងនឹងនិយាយកើតទេញាតកើតទេចឹងនឹកឃើញទៅដល់ពាក្យមួយដែលព្រះអានន្ទ អរតនីព្រះអង្គនៅពេលដែលព្រះអង្គចិត្តប្រែនិព្វាននៅនីសាលព្រឹកព្រៃសាលព្រឹកជេនគរកសិនារាព្រះអង្គព្រះអានន្ទថាម៉េចថាបោះពុតព្រះអង្គដល់ចម្រើនហើយសូមព្រះអង្គកុំបរិណិព្វាននៅក្នុងនគរនេះអីពីព្រោះនគរនេះនគរតូចកន្លែងស្ងាត់ណាស់សូមព្រះអង្គ បរិណិព្វាននៅនគររាជក្រឹសឬក៏ក្រុងសាវត្ថីឬក៏នៅនគរផ្សេងផ្សេងទៀតដែលពរិណស័យអីដែលនគរធំធំនោះដើម្បីបានបរិជាធំធំនឹងបានធ្វើបុណ្យកុសលរៀបចំនៅការបូជាសរីរៈសពរបស់ព្រះអង្គនឹងឲ្យសមគួរតាមឋានៈរបស់ព្រះអង្គបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ថាមនាលអនន្ត អ្នកកុំចូលចិត្តយ៉ាងនឹងឡើយអ្នកកុំគិតថាកន្លែងនេះ ជាកន្លែងស្ងាត់ឡើយ តាមពិតណាកន្លែងនេះ កាលពីរាប់អសង្ខ័យឆ្នាំមុននោះធ្លាប់ជានគរដ៏រុងរឿងធ្លាប់ជានគរដ៏រុងរឿងឈ្មោះហង្សវតីនគរកាលនោះព្រះអង្គសោយរាជជាស្ដេចចក្រសោយរាជនៅកន្លែងហ្នឹងកន្លែងព្រះអង្គប្រណិពានហ្នឹងណាកន្លែងហ្នឹងកងទីទៅឃើញហើយកន្លែងហ្នឹង ហង្សវតីនគរហើយកន្លែងហ្នឹងដែលធ្លាប់មានព្រះរាជា ធ្លាប់ មានចតុរង្គសេនាធ្លាប់មានស្ដេចចំណុះដ៏ច្រើន ស្រីស្នំក៏ច្រើនប្រជាជនក៏ច្រើនសេះតម្រៃទ្រព្យសម្បត្តិស្រូវអង្ករក៏គោកក៏ដីក៏ប៉ុន្តែពេលវេលាកន្លងទៅ កន្លងទៅកន្លងទៅសូម្បីតែទីក្រុងរាជធានីក៏ត្រូវវិនាសបាត់បង់ដែរដូច្នេះទីណាដូចជាទីណា ឥឡូវយើងមើលការវិវត្តរបស់ស្រុកខ្មែរយើងមើលរាជធានីពីដើមនៅភ្នំពេញទេមិនមែនទេទៅប្រហែល100ឆ្នាំនេះតើពីមុនមកនៅអង្គររួចទៅទៅឯណាឯណីដបងឡាយនៅគោកធ្លកឯណានៅឧដុង្គហើយនៅឯណាទៀតនឹងផ្លាស់ទៅនេះផ្លាស់ទៅនោះនឹងអញ្ចឹង ហើយនៅស្ទងយើងហ្នឹង100ឆ្នាំទៀតឬក៏1000ឆ្នាំទៀតមិនដឹង នៅជាស្រុកអញ្ចឹងអត់ផងបើស្ទឹងចិត្តរីងអស់ហើយនេះហ្នឹងពីព្រោះទឹកវាកាន់តែរីងទៅមនុស្សចិត្តតែរំកិលទីលំនៅតែអស់ទឹកអស់ប្រព័ន្ធទឹកនៅអត់កើតទេនឹងអញ្ចឹងដូច្នេះ ទីណាដូចជាទីណា ព្រៃនិងស្រុកដូចតែគ្នាគឺគ្រាន់តែថាការសម្គាល់របស់មនុស្សតែប៉ុណ្ណោះនឹងអញ្ចឹងព្រៃនិងស្រុកដូចតែគ្នាញាតិញោម អញ្ចឹងបានពេលដែលចែកឋានទៅណាពេលដែលស្លាប់ទៅនឹងទោះបីជាស្លាប់នៅកណ្ដាលកណ្ដាលមនុស្សហ្នឹងពាក្យខ្មែរយើងហៅថាចែកឋានឬក៏លាចាកលោកពាក្យហ្នឹងសនំស្ដាប់ទៅសនំលាចាកលោកប៉ុន្តែនៅមនុស្សជុំវិញនោះលាចាកលោកឬក៏ចែកឋានមើលដូចថ្ងៃមុននៅពោធិ៍សាត់កំពុងតអង្គុយលក់លក់អីវ៉ាន់ លក់ផ្លែឈើលក់អីចឹងទៅពុកគាំងស្លាប់ទៅហើយនៅក្នុងផ្សារហ្នឹងប៉ិនសួរថានៅពេលដែលសេចក្តីស្លាប់មិនតាន់មកដល់នេះគាត់អ្នកស្លាប់ខ្លួនឯងហ្នឹងគាត់មានដឹងថាខ្លួនឯងស្លាប់ទេឬថាគាត់ពិចារណាថាជីវិតអញមិនទៀងទេគង់តែស្លាប់មានបានគិតអញ្ចឹងទេទំនងអាចនិយាយថាបើនរណានិយាយរឿងស្លាប់គាត់ខឹងទៀតផងគុំនិយាយអារឿងងាប់អញ្ចឹង នឹងខ្លាចវាចង្រៃខ្លាចវាអីចឹងទៅប៉ិនបើធัวប្រពុតវិញឲ្យគិតឲ្យញឹកណ៎ណាគិតរឿងស្លាប់ឲ្យញឹកនៅនោះមានស្មារតីកាន់តែច្រើនណាណ៎ណាគិតរឿងស្លាប់កាន់តែញឹកអ្នកនោះកាន់តែលែងប្រមាទណ៎ណាគិតរឿងស្លាប់កាន់តែញឹកអ្នកនោះកាន់តែធ្វើការជាប្រយោជន៍ច្រើនដូចអ្នកប្រាជ្ញទាំងឡាយអញ្ចឹងលោកប្រមើលមើលជីវិតរបស់លោកឃើញថាមិនយូរប្រហែលឡើយទៅទម្រាំទៅលោករៀនចប់អាយុ30អាយុ40 ពេលវេលានៃការបំពេញកិច្ចការនៅតិចណាស់អញ្ចឹងមានតែប្រឹងប្រែងមានតែធ្វើការងារនឹងមិនចេះឈប់មិនចេះហើយដោយព្រះសម្មាសម្ពុទ្ធចឹងពេលព្រឹកព្រះអង្គបិណ្ឌបាតទៅពេលរាសាសំដែងធัวទៅពេលប្រលប់ឲ្យអវត្តវិខសង្ឃទៅពេលអត្រាតដោះប្រស្នាទេវតាចិត្តភ្លឺមើលប្រមាលមើលអបនិស័យទៀតហេតុអីបានជាព្រះអង្គប្រឹងម្លេះថាប្រឹងនឹងមកអំពីព្រះអង្គគិតអារឿងស្លាប់នឹងឯងពីព្រោះសេចក្តីស្លាប់មិនចាំយើងទេតែដល់ពេលមកដល់ហើយ តើការងារយើងធ្វើបានប៉ុន្មានហើយដើម្បីមនុស្សទាំងឡាយឃើញទេនឹងអញ្ចឹងជាមនុស្សដែលកំពុងដើរសប្បាយនឹងមនុស្សមានគិតរឿងស្លាប់ទេអត់ទេឃើញទេមើងងាយជីវិតខ្លួនឯងបន្ថោកជីវិតខ្លួនឯងទុកជីវិតខ្លួនឯងស្មើនឹងសេចក្តីសប្បាយស្មើនឹងកាមគុណឃើញទេតាមពិតរឿងសេចក្តីសប្បាយរឿងកាមគុណទាំងឡាយជារបស់មិនថ្លៃទេ មិនថ្លៃថ្នូរទេ ពីព្រោះរបស់នឹងវាមិនមែនសម្រាប់តែមនុស្សទេសូម្បីសត្វដេរិឆានក៏មានដែរក៏វាមានញីឈ្មោលរបស់វាដែរមានតើមានអត់ណាតិចថាឆ្កែអត់មានចុះមាន ប្រសិនបើមនុស្សទាំងឡាយទុករឿងសំខាន់តែរឿងប៉ុណ្ណឹងគ្មានអីសំខាន់ទេ ជីវិតនេះអត់មានសំខាន់អីសោះ អញ្ចឹងបានក្នុងពិភពលោកនេះយូយូមានវីរៈបរោះមួយយូយូល្បីសប្បរោះមួយដោយសារអីដោយសារមនុស្សជាច្រើនបូជាជីវិតខ្លួនឯងដើម្បី តែតណ្ហាដើម្បីតែកាមគុណពាក្យថាតណ្ហាណាញាតិញោមវាមិនមែនរវាងតែប្រុសស្រីទេឧទាហរណ៍មនុស្សយើងមានសេចក្តី ស្រឡាញ់ដែរស្រឡាញ់អីស្រឡាញ់ប្តីស្រឡាញ់ប្រពន្ធស្រឡាញ់កូនខ្លួនឯងប៉ុន្តែដាច់មេត្តាចំពោះអ្នកដទៃនេះជានិស័យមិនហួស ពីកំណើតទេរិឆានទេចុងមេត្តាដូចម្ដេចទៅ ដែលព្រះសម្មាសម្ពុទ្ធឲ្យយើង ចម្រើនមេត្តាករុណា ដែលគួរតែរៀនចម្រើន គឺរៀនចម្រើន ចំពោះ អ្នកណា ដែលក្រៅពីមនុស្សដែលយើងស្រឡាញ់ទៀតប្រសិនបើយើងចេះមេត្តា ចំពោះតែមនុស្សស្រឡាញ់អាហ្នឹងស្វាក៏វាចេះដែរស្វាចេះស្រឡាញ់កូនវាដែរតាមេមន់ចេះស្រឡាញ់កូនវាដែរតាមែនមែន ដូចខ្លាខ្លាវាសូវសម្លាប់អ្នកដតីដើម្បីចិញ្ចឹមកូនវាឃើញសាហាវទេចុះបើយើងទៅសម្លាប់សត្វដតីមកចិញ្ចឹមកូនខ្លួនឯងដែរលើសខ្លាទេអត់លើសទេឬក៏វាចាប់ជាងខ្លាទៅទៀតខ្លាព្រោះវារោមលុបមុខរបរដតីមិនបានខ្លាឲ្យវាទៅធ្វើស្រែវាអត់ចេះឲ្យវាទៅលក់ដូរវាអត់ចេះវាចេះតើតខំមកមុខគាត់បើសិនជាវាអាចជ្រើសរើសណា ប្រហែលជាវាហត់វាដែរបើសិនវាអាចស៊ីផ្លែប៉ោមអីកើតប្រហែលវាឈប់ដល់ខំដែរហើយតាមមើលមែនទេបើសិនជាវាចេះស៊ីផ្លែឈើស៊ីស្មៅដូចគោកើតទំនងជាវាឈប់រត់ខំញញយកមើលក្នុងឯកសារទម្រង់តែបានមួយមួយនោះវាហត់ណាស់បើមិនណាហត់ណាស់ដេញចាប់សัตว์មរឹកសัตว์ប្រើសអីហ្នឹងពិបាកបើសិនជាវាចេះឆ្ងាញ់ផ្លែឈើប្រហែលជាវាឈប់ហើយ នឹងតែមនុស្សយើងមិនមែនតល់ច្រកដូចខ្លាទេណាញាតិញោមមានវិធីសាស្ត្រច្រើនណាស់ដែលយើងមិនចាំបាច់បៀតបៀនជីវិតអ្នកដទៃហើយយើងអាចចិញ្ចឹមជីវិតរស់បើខ្លាវាតល់ច្រកស្មើថាខ្លាតល់ច្រកពីព្រោះវាអត់ចេះស៊ីអីក្រៅពីសាច់អញ្ចឹងណាហ្នឹងហើយប្រសិនបើវាចេះស៊ីអីក្រៅពីសាច់ដូចគោអញ្ចឹងវាអត់បាច់ទៅបៀតបៀនទេវាស៊ីតែស្មៅប៉ុន្តែធម្មជាតិវានឹងវាឆ្ងាញ់តែសាច់ ប៉ុន្តែធម្មជាតិមនុស្សនេះចេះឆ្ងាញ់ច្រើនរឿងឆ្ងាញ់បន្លែក៏កើតឆ្ងាញ់នំប៉័ងក៏កើតណាឆ្ងាញ់ស្ករក៏ផ្អែមមែនទេអូឆ្ងាញ់អីទៀតឆ្ងាញ់ពោតឆ្ងាញ់ដលោមអញ្ចឹងរបៀបឆ្ងាញ់ដើម្បីរស់របស់មនុស្សនេះអាចជៀសវាងជីវិតដតីបានអញ្ចឹងបានជាព្រះអង្គមិនយកធัวនឹងទៅប្រោសខ្លាទេ យកធัวនឹងមកប្រោសមនុស្សពីព្រោះមនុស្សមានជំរើសច្រើនអាចធ្វើជីវិតវាចាកបាបធัวបាន ហើយសន្សំគុណធัวឲ្យរស់បានដោយគេដោយឯងចឹងយល់ទេនឹងចឹងនឹងសំខាន់ណាស់ចឹងបានជាពាក្យរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គប្រោសមកត្រាស់មកគឺដើម្បីប្រយោជន៍ដល់មនុស្សនិងទេវតាទាំងឡាយមិនក៏ថាមិនដើម្បីប្រយោជន៍ដល់ទេរិឆានទាំងឡាយផងមិនក៏មិនថាដើម្បីនរកទាំងឡាយផង ថាសត្វតិរិឆានវាស្ដាប់អត់យល់ស្ដាប់មិនយល់ទេណាមានតែមនុស្សទេដែលអាចស្ដាប់យល់នឹងចឹងចឹងធម្មកថាពេលនេះខ្ញុំកណាអាត្មាលើកមកនិយាយច្រើនបន្តិចប៉ុន្តែចង់និយាយពីឆាកជីវិតរបស់មនុស្សយើងណាមុនពេលដែលលាចាកលោកនេះទៅវិញណា មួយថ្ងៃហើយមួយថ្ងៃទៀតណាញាតិញោមឥឡូវមួយថ្ងៃកន្លងទៅទៀតណាបន្តិចមួយថ្ងៃកន្លងទៅទៀតណាបន្តិចមួយថ្ងៃកន្លងទៅទៀតណាសត្វដែលវារស់ដែលវាចង់រស់មិននឹងថារឿងអីទេវាគ្រាន់តែខ្លាចហើយវាឃ្លានបំពេញការឃ្លានហើយវាឆ្ងាញ់ហើយវាដេកទៅដល់ហេវវាទៅរស់ទៀតរស់ទៀតហើយដេកដេកហើយឃ្លានឃ្លានហើយទៅស៊ីទៀត ស៊ីទៀតហើយឃ្លានឃ្លានហើយទៅរកទៀតរកទៀតហើយស៊ីស៊ីដេកដេកស៊ីស៊ីដេកដេកស៊ីនឹងសត្វនឹងឲ្យដល់ខែវាត្រូវការញីឈ្មោលវាក៏វាទៅចឹងទៅដដើមគ្នាចឹងទៅណាសបាយចឹងទៅហើយឃ្លានស៊ីស៊ីដេកដេករកស៊ីស៊ីដេកស៊ីហើយបើជីវិតមនុស្សយើងបើខាន់ថាងដើម្បីចិញ្ចឹមជីវិតឲ្យរស់រស់ឲ្យសបាយសបាយរស់ស៊ីប្រហែលនឹងសត្វហ្នឹងហ่าមិនសមឈ្មោះទៅហៅថាមនុស្សផង ជាមនុស្សស្អីដែលហៅថាមនុស្សមនសឧសនតាមនុស្សគឺភាពនៃសត្វដែលមានចិត្តខ្ពង់ខ្ពស់ចេះសម្លឹងឃើញប្រយោជន៍ប្រយោជន៍នឹងគឺប្រយោជន៍ដើម្បីខ្លួនឯងប្រយោជន៍ដើម្បីអ្នកដទៃនឹងមនុស្សយើងបើសិនជាប្រកាន់គោលការណ៍មួយរស់នៅ ដើម្បីប្រយោជន៍ខ្លួនឯងនិងប្រយោជន៍អ្នកដទៃណាស្រុកយើងមិនក្រីក្រប្រមាណទេញាតិញោមហើយនឹងចឹងប៉ុន្តែ ប្រពៃណីនៃការចែករំលែកសពថ្ងៃនឹងកាន់តែតិចទៅតិចទៅតិចទៅថ្មសង្វេកឧទាហរណ៍ដូចជា យុទ្ធជនសិទ្ធកូនខ្មែរយើង ពេលស្រុកកើតសង្គ្រាមគ្នាទៅច្បាំងគ្នាទៅបបាញ់ខាងមុខយើងនៅផ្ទះដេកលក់ស្រួលជាមួយប្រពន្ធកូន ដល់គ្នាដាច់ដៃដាច់ជើងមកវិញ តើជីវិតរបស់គ្នារស់យ៉ាងម៉េចឥឡូវយើងគ្រាន់តែមើលសង្គមទូចមួយថាតើប្រជាជនយើងចេះស្រឡាញ់គ្នាឬក៏បង្កលការមើងងាយគ្នាកាន់តែច្រើនហើយខឹងឲ្យអាតាហ៊ានស្អប់ហ្មងហ៎ហើយស្អប់នៅណាតាហ៊ានហ្នឹងគ្រាន់តែពាក្យផ្លាកទៅតាមពិតជាកូន ខ្មែរដូចតែគ្នាកូន មនុស្សដូចតែគ្នាដាច់ដៃដាច់ជើងខ្លាយជាអ្នកសុំទានអាឃើញឃើញដើរតាមផ្សារ ខ្លះនឹងឃើញគ្នាទៅសាពះសុំឲ្យស៊ីកទេបលេបឲ្យក្រឹកក្រឹកស៊ីកទៀវហើយអ្នកសុំទាននៅចិត្តនឹងអត់មានចែកទេអត់មានចែកអីបន្តិចមានតែខឹងទៀតផងខ្មែរមើលទៅអីក៏ខ្មែរអីចិត្តអាក្រក់ម្លេះឧទាហរណ៍ថាកទៀវចុះខ្លួនឯងសាក់ដាក់សារកទៀវដុករួចទៅដាក់កាហ្វេមួយកែវទៀតអ្នកសុំទាននៅចិត្តនឹងសាពះសុំអត់ឲ្យ100មកហើយ ថាខ្លួនឯងកាន់ពុទ្ធសាសនាប៉ុន្តែគាត់នឹងចេះធ្វើបន់ណាចេះគាត់ចេះធ្លាប់ធ្វើកឋិនដែរគាត់ចេះធ្វើបន់ធំធំប៉ុន្តែមេត្តាពិតប្រកបអត់មានទេនឹងចឹងយ៉ាប់ទេមើលទៅយ៉ាប់ទេហ្នឹងហើយហើយគាត់គិតថាប៉ុននឹងចាំធ្វើកឋិនបានបានប៉ុនអញ្ចឹងអត់ប៉ុនទេគេអត់យល់ទេ ពេលហ្នឹងប្រសិនបើកើតចិត្តមេត្តាទាំងកូនគេកូនខ្ញុំឃើញទេគិតប៉ុណ្ណឹង កូនគេកូនខ្ញុំ បើកូនខ្ញុំធ្លាក់ខ្លួនដល់កម្រិតនេះតើខ្ញុំនៅឈរមើលកើតទេណាយើងគ្រាន់តែឧទាហរណ៍អញ្ចឹងណានឹងបេះដូងដែលមានករណា លើកមកដាក់ខ្លួនឯងភ្លាមញ៉េ អញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គអាចត្រាស់ដឹងបានព្រះអង្គឲ្យសេចក្តីទុក្ខរបស់សត្វលោកមកជាសេចក្តីទុក្ខរបស់ព្រះអង្គឃើញទេឲ្យសេចក្តីទុក្ខរបស់សត្វលោកនឹងមកជាសេចក្តីទុក្ខរបស់ព្រះអង្គប្រសិនបើព្រះអង្គចង់បានរួចខ្លួនតែម្នាក់ឯងណាព្រះអង្គត្រូវបានត្រាស់ជាប្រពុតនឹងតាំងពី4អសង្ខ័យមុនមកម្លេះ4អសង្ខ័យមួយសែនកាប់មុនតាំងពីព្រះអង្គជួបព្រះសម្មាសម្ពុទ្ធទីបង្កពេលនោះបុណ្យ ព្រះអង្គអាចឲ្យព្រះអង្គសម្រេចជាព្រះអរហន្តហើយឲ្យរួចអំពីសេចក្តីទុក្ខបានប៉ុន្តែព្រះអង្គគិតថាបើអាត្មាអញរួចផុតទុក្ខតែម្នាក់ឯងមិនពេញចិត្តរបស់អាត្មាអញទេអញ្ចឹងបើសិនជាអញបានជាពពុទ្ធមួយអង្គអាត្មាអញនឹងអាចជួយមនុស្សសត្វលោកដល់ច្រើន អញ្ចឹងក៏តាំងសេចក្តីប្រាថ្នាប្រាថ្នាពពុទ្ធថានៅ4អសង្ខ័យមួយសែនកាប់ទៀតបើណែឯងចង់ប្រាថ្នាជាពពុទ្ធណែឯងត្រូវរងទុកអស់4អសង្ខ័យមួយសែនកាប់ទៀតណាបានណែឯងបានត្រាស់ព្រះអង្គសុខចិត្តសុខចិត្តរងទុក4អសង្ខ័យមហាកັບនិងមួយសែនកັບទៀតអញ្ចឹងយើងគិតចាណាមើលព្រោះតែព្រះអង្គមិនសុខចិត្តបានសេចក្តីសុខតែព្រះអង្គឯង ព្រះអង្គនៅអន្តោលកើតជាប្រែតកើតជានរកកើតជាសត្វទេរិឆានកើតជាមនុស្សវិលចុះវិលឡើងធ្លាក់នរកចុះឡើងចុះឡើងដូចតែមនុស្សធម្មតាដើម្បីអីដើម្បីមកសន្សំបុណ្យបារាមីដើម្បីកសាងនៅបារមីធัวត្រូវលះបង់ទ្រព្យសម្បត្តិត្រូវលះបង់ដៃជើងត្រូវលះបង់ជីវិតដើម្បីអីដើម្បីសត្វលោកនេះ វាព្រោះតែមានមនុស្សដ៏អស្ចារ្យយូរយូរមួយមួយមួយហ្នឹងដែលនាំសេចក្តីសុខសន្តិភាពដល់មនុស្សលោកប៉ុន្តែវាមានមនុស្សអញ្ចឹងតិចពេកក្នុងលោកនេះវាមានមនុស្សដូចព្រះអង្គហ្នឹងតិចពេកប្រសិនបើមានឲ្យច្រើនតិចវាមិនយ៉ាប់ទេនឹងអញ្ចឹងវាមកពីមានតិចពេកម្លោះហើយសេចក្តីអសន្តិសុខភាពចលាចលឬក៏ភាពវឹកវរក្នុងសង្គមវាមានច្រើនដោយសារសប្បុរសរបៀបអញ្ចឹងមានតិចពេក តិចណាយូរយូរមានមួយយូរយូរមានម្ដងឥឡូវញាតិញោមពុទ្ធបរិស័ទទាំងឡាយរៀនបណ្ដោះអញ្ចឹងណាអាត្មាពង្រៀនឲ្យចេះធ្វើបុណ្យញាតិញោមទៅណាក៏កើតបុណ្យញាតិញោមទៅណាក៏កើតបុណ្យដើរដេកឈរអង្គុយគឺសុទ្ធតែជាការកម្រើកកាយដែលហៅថាជាវិញ្ញត្តិវិញ្ញត្តិរូបវិញ្ញត្តិរូបគឺវិច័យវិញ្ញត្តិនិងកាយវិញ្ញត្តិចិត្តគិតយ៉ាងម៉េចវាចាចេញអញ្ចឹង ចិត្តគិតយ៉ាងម៉េចកាយចេញអញ្ចឹងធัวទាំងឡាយមានចិត្តជាប្រធានអញ្ចឹងគ្រាន់តែយើងដើរឥឡូវនិយាយពីសាមញ្ញសាមញ្ញតិចតិចប៉ុននឹងវានៅតាណាឧទាហរណ៍ជិះម៉ូតូតាមផ្លូវអញ្ចឹងទៅឃើញចាស់ចាស់ចាស់មួយក៏ដើរឈើច្រត់អង្គប់អង្គប់អង្គប់អង្គប់អញ្ចឹងយើងបងបថយលមឿនទៅ ក្រែងលោទាំងសផ្លេតែទៅក៏ភ្ញាក់ទៅក៏ផ្លត់ជើងដួលអីចឹងទៅគ្រាន់តែមានចិត្តមេត្តាបន្តិចប៉ុណ្ណឹងប៉ុនឬក៏មិនប៉ុនយើងគិតមើល ប៉ុនហ្នឹងអាត្មាមើលតាមចរាចរសម្បូរតម្រឹសបាបនិយាយតាមពីតាំងពីចរាចរភ្លើងក្រហមគេឲ្យឈប់ទៅនៅទៅដែរអានឹងវាស្អីមកពីចង់លឿនពេកអានឹងមិនលោភៈទេហ្នឹងមនុស្សអាត្មានិយមមិនគិតដល់គេដល់ឯងសម្បូរចឹងហើយសួរថាតើឯណាធัวឯណាទៅមេត្តាធัวឯណាទៅប្រពៃណីនៃការចែករំលែកវាអត់ដល់អញ្ចឹងទៅ នៃធម្មធាតុអាក្រក់ហ្នឹងវាឲ្យមនុស្សគ្រោះថ្នាក់កាន់តែច្រើនពីព្រោះតែចិត្តអាក្រក់អានោះភ្លើងខៀវមិនតាន់មកទៅប្រៃអានោះភ្លើងក្រហមអាភ្លើងភ្លើងភ្លើងខៀវមិនតាន់ចេញ មួយទៀតភ្លើងស្អីភ្លើងក្រហមចេញក៏នៅតែទៅទៀតសិតតែមនុស្សគេងចំណេញលើគ្នាទាំងអស់ព្រិចព្រិចព្រិចអនុប្រមាណនេះក៏ទៅបុកគ្នាងាប់នេះឯងគឺសិតតែអំណាចតណ្ហា ដែលធ្វើបាបសត្វលោកនឹងទាំងបច្ចុប្បន្នមិនចាំបាច់ងាប់ឯណានឹងអញ្ចឹង ប៉ុន្តែយើងព្រះធម៌សពថ្ងៃដែលយើងសំដែងជួនកាលវាមិនចូលទៅដល់នឹងថាជាធម៌ដែរពេលធ្វើចរាចរជាធម៌ទេជាធម៌ហើយមានចិត្តទេពេលហ្នឹងមាន ការកម្រាស់ដៃទៅកាន់ចកូតម៉ូតូនឹងស្អីជាវិញ្ញាតិរូបពេលហ្នឹងអញ្ចឹងសូមបីរៀនអភិធម្មក៏ដោយបើយើងអភិធម្មរៀនតែក្នុងសាលាក្នុងវត្តទេមានន័យថាធម៌នឹងជ្រាបមិនដល់មនុស្សទាំងឡាយឡើយ មនុស្សទាំងឡាយក៏ដូចគ្នាថាបើចង់រស់ធัวដល់ទៅរស់វត្តអានឹងអានឹងនឹងគិតថាម៉េចម្ល៉េះហើយធัวដែលព្រះសម្មាសម្ពុទ្ធប្រោសដើម្បីមនុស្សសលោកទាំងអស់ទាំងតាមគ្រប់តំបន់គ្រប់ច្រកល្ហកទាំងអស់វាទៅជាធัวសម្រាប់បពពួកធัวសម្រាប់អ្នកមានធัวធัวអ្នកនេះអត់រៀនធัวទៅនឹងអត់ធัวម្ល៉េះហើយសង្គមនឹងវាមិនអាចសុខទៅកើតបើខ្លះមានធัวខ្លះអត់ធัវប៉ុន្តែតាមពិតធម្មធាតុនឹងមាននៅគ្រប់មនុស្សទាំងឡាយឃើញទេ ហ្នឹងហើយយូរយូរទៅសេចក្តីល្អទល់តែអ្នកកាន់សិលបានធ្វើល្អអាអ្នកមិនតាន់កាន់សិលកុំធ្វើអញ្ចឹងមានន័យថាម៉េចទៅហ្នឹងអញ្ចឹងនឹងអាត្មាគ្រាន់តែនិយាយបែកបន្តិចទៅណាចង់ពង្រីកន័យថាតើធัวមានន័យថាម៉េចធัวគឺធម្មៈធម្មៈគឺធម្មជាតិធម្មជាតិនៅ គ្រប់ទីកន្លែងទាំងអស់ពេលនិយាយជាធัวសំបីជេរបចោក៏ជាធัวដែរ មិនទេសនាបានហៅធោជេបចោមិនធោទេជេបចោហៅថាវច័យទុច្ចរិតជាធោអាក្រក់ឃើញទេវច័យទុច្ចរិតកើតពីមโนទុច្ចរិតកើតពីចិត្តអាក្រក់ទើបបចោចេញហើយដល់ថានិយាយទេសនាធោលោកទេសធោអញជេមិនធោទេថាជេក៏ធោដែរធោអាក្រក់អានុងធោអាក្រក់អានុងធោអាក្រក់អានុងធោអាក្រក់អានុងធោអាក្រក់អានុងធោអាក្រក់អានុង